មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីបុគ្គលដែលស្ងប់នឹងគឺមានចិត្តស្ងប់វាចាស្ងប់កាយស្ងប់អ្នកដតីដែលជាមនុស្សសាមញ្ញធម្មតាហ្នឹងមកជួបយើង ទៅក៏បានចំហាយស្ងប់ពីយើងហ្នឹងហើយបើម្នាក់ម្នាក់ធ្វើសេចក្តីស្ងប់ពីក្នុងចេញទៅ តាមពិតសុខសន្តិភាពត្រូវតែចេញពីខាងក្នុងមនុស្សទៅញាតិញោមអត់អត់អាចរបស់ខាងក្រៅ ស្ងប់ចូលមកក្នុងវិញឯងគឺស្ងប់ពីក្នុងចេញទៅក្រៅហ្នឹងហើយអញ្ចឹងឲ្យបាន ជាមានពាក្យថាផ្សាយមេត្តាមិនស្រូបមេត្តាទេហ៎មែនទេហ្នឹងហើយអញ្ចឹងពាក្យថាផ្សាយមេត្តា គឺវាចេញ ពីក្នុងទៅក្រៅហ្នឹងហើយមិនស្រូបមិនបូមមេត្តាមកចូលមកចូលចិត្តទេគឺត្រូវតែផ្សាយពីក្នុង ហ្នឹងហើយខ្សែពីក្នុងទៅចឹងបានប្រគាថាមួយព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ថាសัพបរោះញាតិញោមទីណាក៏ដោយឲ្យទៅលោកទៅដល់ណាក៏ដោយ លោកធ្វើទីនោះឲ្យមានលំអទោះបីជាទីហ្នឹងហៅថាជនបទក៏ដោយបើលោកទៅដល់ទីនោះពិតជា ជាទីរុងរឿងជាកន្លែងគួររីករាយ ជាកន្លែងមានកថាជាទីសប្បាយឃើញទេព្រះអង្គឧបមាដូចជាភមរៈជាតិឬក៏ឃុំអញ្ចឹងដើរទៅក្រេបផ្កាគ្រប់ផ្កាទាំងអស់មិនដែលធ្វើឲ្យខូចផ្កាទេយកទៅលំអងឯងហើយមិនឲ្យខូចផ្កាទៀតឃើញទេបងប្រៀបធៀបនឹងប្រៀបធៀបជាមួយភិក្ខុអ្នក ត្រាច់ទៅកាន់ទីណាទៅបណ្ឌបាតអីចឹងគឺថាយកតែល្មម មិនធ្វើឲ្យសទ្ធាពុទ្ធបរិស័ទនឹងធ្លាក់ចុះឃើញទេមិនឲ្យសទ្ធាពុទ្ធបរិស័ទនឹងខូចណាមិនមែនទៅដល់ឃើញផ្កាកាច់ទាំងដើមនោះទេចង់និយាយចឹងណាទៅដល់ក្រេបយកតែលំអងហើយទុកផ្កានៅដដែលផ្កានឹងនៅអាចបញ្ចេញផ្លែបានណានេះនិយាយពីវិខអ្នកប្រាថ្នាតិចនឹងលោកដើរទៅមិនមែនចេះតែសុំទេបាននេះហើយខ្វះនេះសុំទៀតខ្វះនោះសុំទៀតខ្វះនោះសុំទៀត អាហ្នឹងឯងកាច់ផ្កាទាំងដើមមកមានន័យថាទទួលលមមឲ្យម្ចាស់ទៀនគេជ្រះថ្លាណាហើយគេក៏នៅចិញ្ចឹមកូនចៅបានវាមិនទើសមិនចង្អៀតចង្អល់នឹងនៃមួយយ៉ាងទៅនៃមួយយ៉ាងទៀតលោកទៅទីណានិយាយកន្លែងណាគឺមិនធ្វើឲ្យកន្លែងនោះតំបន់នោះកើតរឿងកើតរាវដោយសារលោក នឹងដែលព្រះអង្គប្រៀបដូចជា ប្រៀបធៀបបុគ្គលបែបនោះថាដូចជាផ្កាដូចជាភមរៈជាតិទៅទុំនឹងរបស់អីមិនដែលបន្សល់ក្លិនស្អុយទុកទៅនឹងឯងចឹងណារីអេរុយរីអេរុយទុំរបស់ណាឆ្លងរោគនឹងរបស់នឹងមែនទេហើយចូលចិត្តតាស្អុយស្អុយទៀតមែនមែនមែន នឹងអញ្ចឹងញាតិញោមគួរធ្វើខ្លួនឯងជា ខ្មុំឬក៏ជារុយនឹងហើយកាលណាធ្វើជាខ្មុំពិតជាស្វែងរករបស់ក្រអូបរបស់ល្អមានក្លិនល្អនឹងហើយអញ្ចឹងត្រូវដឹងថា នៅពេលដែលយើងឬឮរឿងរ៉ាវអាក្រក់ពីនរណាម្នាក់ឲ្យចូលចិត្តណាអាចូលចិត្តស្ដាប់ហ្នឹងចូលចិត្តស្ដាប់ហើយខិតចូលម៉េចថាម៉េចថាម៉េចណាអាហ្នឹងរុយហ៎ រុយហើយខ្លួនយើងនឹងរុយហើយយល់ទេរុយហើយហ្នឹងហើយហើយបើគេនិយាយល្អពីរឿងធ្វើបុណ្យពីរឿងបដិបត្តិធម៌ពីរឿងសេចក្តីជ្រះថ្លាអីចឹងទៅចូលកាត់ដើម្បីអនុមោទនានឹងពេលនឹងខ្លួនយើងខ្មុំហ្នឹងយើងនឹងបាន កំលំអងដ៏ល្អអំពីអ្នកដល់ទេនឹងចឹងងាយងាយយល់ទេ ធ្វើងាយងាយទៅញាតិញោមនឹងអស់រឿងនៅក្នុងជីវិត មានតែសេចក្តីល្អនឹងចឹងពីព្រោះក្នុងโลกនេះ មិនមែនជារឿងដែលយើងត្រូវកែគេទេចាំមកច្បាស់ហ្នឹងហើយព្រះពុទ្ធក៏កែមនុស្សមិនអស់ដែរសាវកផ្ទាល់របស់ព្រះពុទ្ធគឺទេវទត្តនេះមកបួសក្នុងសំណាក់ព្រះអង្គផ្ទាល់ក៏ព្រះអង្គកែមិនបាន ទេវតតនឹងក៏ជាបងថ្លៃព្រះអង្គទៀតឪពុកក្មេកព្រះអង្គសពពុទ្ធក៏ព្រះអង្គកែមិនបាននឹងអានឹងគឺថាយើងអត់មានទូនាទីទេកែអ្នក đó ទេចឹងបានជាភិក្ខុអ្នកដែលដឹកនាំគេបំពោះគេណាឆាប់ដឹកនាំគេពេកព្រះអង្គស្ដីអឺភិក្ខុមួយអង្គលោកពនាមឯអាត្មាភ្លេចទៅលោក លោកបានតមវសាលោកស្រាប់តែថាចង់ឲ្យពុទ្ធសាសនារីកចម្រើនលោកបំបួសឲ្យច្រើនណាបំបួសឲ្យច្រើនឲ្យគេចូលមកបួសឲ្យច្រើន សំដែងធម៌អីចឹងណាព្រះអង្គបញ្ញត្តិភិក្ខុមិនតន់បាន10ភាសាមិនឲ្យឧបជាគេទេកុំតន់គិតថាខ្លួនឯងចេះកុំតន់គិតរឿងអ្នកដតីគិតខ្លួនឯងឲ្យបាន ច្រើនមើលមើល10ឆ្នាំញាតិញោមហ្នឹងហើយលោកឆ្លាតណា ណាហើយព្រះអង្គនៅថាបើមិនតាន់បានជាភិក្ខុ10វសាមិនអោយបំពោះគេមានន័យថាពេចមានន័យថាទុកអោយភិក្ខុនឹងគិតខ្លួនឯងឲ្យបានច្រើនណាមុននឹងទៅអប់រំអ្នកដដទេឃើញទេអញ្ចឹងសំខាន់ណាស់ការអប់រំ ខ្លួនឯងគ្រប់ធัวទាំងអស់ដូចចិត្តតាំងតន់តាំងសុខាវហੰការទូនមានចិត្តនាំមកនៅសេចក្តីសុខ ចិត្តអ្នកណាចិត្តអ្នកណាចិត្តតាំងគុតតាំងសុខាវហੰការគ្រប់គ្រងចិត្តនាំមកនៅសេចក្តីសុខចិត្តអ្នកណាចិត្តខ្លួនឯងទាំងអស់នឹងហើយព្រះអង្គបញ្ចប់ នៅខាងក្រោយថាយេចិត្តតាំងសញ្ញមេសន្តិមកខន្តិមេរពន្ធនាបុគ្គលណា សម្រួម ចិត្តខ្លួនឯងបានហើយ នឹងរួចនៅអន្តិរបស់មេឃើញទេអញ្ចឹង កតបកិច្ចរបស់យើងទាំងអស់គ្នាចង់ដឹកនាំអ្នកដតីគឺត្រូវ ដឹកនាំខ្លួនឯងសំខាន់ណាស់សំខាន់ណាស់គឺត្រូវតែដឹកនាំខ្លួនឯងពីព្រោះពីព្រោះអ្នកដតីទទួល ពីយើង ទទួលទាំងពីរផ្នែកញាតិញោមទទួលទាំងអវាទ ទទួលទាំងកាយវិការនិងពាក្យសម្ដីគេមើលទាំងអស់ប្រសិនបើយើង និយាយវាល្អពិតហើយប៉ុន្តែអំពើរបស់យើងអត់ល្អទេហោថាយើងប្រាប់គេកុំអោយនិយាយពាក្យអាក្រក់ប៉ុន្តែយើងចោះទៅពីក្រេទៅជេរគេអញ្ចឹងទេហោណាណាយល់ទេហ្នឹងហើយគឺអត់បានទេណាអញ្ចឹងបានគេនិយាយពាក្យថាទ្រឹស្ដីល្អមិនគ្រប់គ្រាន់ទេ ទង្វើល្អទៅប្រសាព្រះសម្មាសម្ពុទ្ធសម្ដែងហើយរឿងហ្នឹងប៉ុន្តែគេកាន់តែឆ្នៃជា proverb អញ្ចឹងទៅព្រះអង្គថា បុគ្គលទូនមាន គេយ៉ាងណាគប្បីធ្វើខ្លួនឯងយ៉ាងនោះទៅមិនលំបាកព្រះអង្គថាអញ្ចឹងបុគ្គលទូនមានគេយ៉ាងណាត្រូវធ្វើយ៉ាងនោះទៅមិនលំបាកមិនលំបាកហ្នឹងមិនគឺគេមិនច្រាស់ឲ្យវិញមែនទេ ហើយយើងនិយាយពីទលក់អត់ដេញមកសៅបំបត្តិមុនមិនមើលមុខខ្លួនឯងឲ្យខ្មោចុះមែនទេហ្នឹងវាវាវាមិនត្រូវរឿងហើយមានថាញោមម្នាក់នៅខេត្តពោធិ៍សាត់ហ្នឹងគាត់ថាគាត់រស់ស៊ីលក់អាម្សៅបំបត្តិមុនណាដំបងឡើយគាត់ដូរមុខរបរតែគាត់កំពុងបយលគេនេះអានេះទៅបាត់មុនអានេះទៅបាត់មុនមើលមុខគាត់កើតមុន បើអ្នកទិញគឺថាចុះមុខនឹងមីងឯងដែលលៀបអត់ថាអត់ផងតែចឹងណាគេមិនជឿចឹងមិនអ្នកដែលគេយកផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍អីក៏ដោយបើនិយាយពីផ្សាយលៀបមុខវិញគេមិនទួយកទួអន់ទៅផ្សាយទេគេយកទួឲ្យស្អាតស្រាប់ហ្នឹងណាហ្នឹងហើយមនុស្សចាចាញ់បោកចឹងទៅហ្នឹងចា ណាហើយស្មានតែលាបទៅវាស្អាតដូចគេហ្នឹងហើយអញ្ចឹងថ្មមិននិយាយអីច្រើនទេគ្រាន់និយាយងាយងាយថាកាត់បន្ថយបើទៀងឈប់បានទេកាត់បន្ថយកាត់បន្ថយមើលអ្នកដតីណានេះវិធីដែលឈប់ឲ្យខ្លួនឯងមានរឿងហើយចង់បញ្ចប់ទៅញាតិញោមចូលទៅណាក៏បានអញ្ចឹងណាចូលទៅណាក៏បាន ចូលទៅណាក៏បានចូលទៅណាក៏បាន គឺថាសម្របខ្លួនតាមពេលវេលាមិនមែនកបីស៊ីក្នុងអូទេមិនអញ្ចឹងទេកបីស៊ីក្នុងអូមានតែជីងចូលទៅស៊ីចុកជាមួយ បាននេះបាននោះជាមួយអាហ្នឹងគេហៅថាមនុស្សកបីស៊ីក្នុងអូមានន័យថា យើងមិនទៅទៅមិនទៅទាស់នឹងអ្នកណាយល់ទេមិនទៅទៅទៅទាស់អ្នកណាត្រូវយល់ថានេះជាធម្មតានៃលោកនេះឥឡូវអញនៅ ដឹង គេមានរឿងចេះរឿងចុះដោយសារមានត្រជា បើអាត្មាឯងស្លាប់ថ្ងៃនេះទៅទោះបីស្អែកគេឆ្លោះគ្នាក៏អញលែងដឹងដែរសម្រាប់អ្នកដែលស្លាប់ហើយគ្មាន បានមកពិបាកចិត្តថ្ងៃនេះទេមែនទេហ្នឹងហើយចឹងបានអាត្មា pretend ថាអាត្មាស្លាប់ហើយបានជាដើរហ្នឹងមែនតើជាងកែវអាការពីដំបងបកើតវត្តដំបងរៀងហួងហែកដែរអូមិនអាចដើរទៅណាមួយថ្ងៃក៏មិនចង់ដើរដែរ នឹងសំបីមួយអាទិត្យគិតអូយគិតថាវត្តហ្នឹងវាមិនខ្មិចទេเนาะប៉ុន្តែយើងពិចារណា ពីព្រោះអាការគិតពេកហ្នឹងហ្នឹងឯងហៅថាអវសមច្ឆរិយៈជួនកាលយើងយើងគិតថាយើងគិតល្អទេប៉ុន្តែគិតពីធោវិញ កំណាញ់វត្តសោះនឹងឲ្យវាជាប់វត្តចេញទៅណាមរួចឃើញទេដល់អញ្ចឹង ត្រូវឲ្យការងារទៅគេឲ្យមានគ្រូសូត្រឲ្យមានសីសីឲ្យគេទទួលខុសត្រូវទៅគណៈកម្មការគឺកាន់ខាងនោះទៅអាចារ្យខាងនោះទៅញោមណាខាងលោកអពាតញោមនឹងទៅញោមណាខាងផ្សាយធัวញោមនឹងទៅញោមណាខាងកិណនីញោមណាខាងស្អីទឹកភ្លើងកាន់រៀងរៀងខ្លួនទៅហើយថ្មចាំទៅដល់ខែមើលជីសរុបមកមើលស្អីខ្លះគេរាយការណ៍មក ដល់ផ្នែកសិក្សាលោករាល់ថ្ងៃអញ្ចឹងឲ្យគ្រូសូត្រស្ដាំលោកកាន់ទៅឲ្យលោកចាត់ចែងទៅខាងសម្ដាប់ធ្នាប់វត្តទូទៅឲ្យគ្រូសូត្រឆ្វេងទៅហើយចាំសរុបទៅវិញមើលរបាយការណ៍នឹងអញ្ចឹងហេតុអីបានជាធ្វើអញ្ចឹងកើតមកពីគិតអញ្ចេះគិតថាជាធម្មតាទេញាតិញោមចេះនិយាយវត្តនេះអត់លោកម្ចាស់គ្រូទៅមិនកើតទេចេះនិយាយអញ្ចឹងនិយាយដំបងចូលដែរ ហ្នឹងអើយើងក្រន់មែនណាតាមពិតក្នុងចិត្តគាត់វាអញ្ចឹងមែនគាត់មិនចង់បាត់យើងទេហ្នឹងហើយជាអង្វរថាគុំទៅនេះទៅនោះអីអីហ្នឹងចិត្តស្រឡាញ់របស់គាត់គាត់និយាយអញ្ចឹងហ្នឹងប៉ុន្តែស្ដាប់មិនស្រួលយើងវាចូលដែរប៉ុន្តែថយមកគិតបន្តិចអាត្មាគិតចេះគិតណាចេះតែគិតណាគិតថាចេះវាអត់មានអីសំខាន់ទៀតទេយ៉ាងច្រើនដល់មួយឆ្នាំគេធ្វើបុណ្យរំលឹកខួបម្ដងតែយប់មានណាមកអត់ណា វាគ្មានស្អីសំខាន់ទៀតទេមែនទេវាអត់មានអីសំខាន់ទៀតទេយ៉ាងច្រើនដល់មួយឆ្នាំគេធ្វើបុណ្យរំលឹកខួបម្ដងអញ្ចឹងឧបមាថាដូចខ្លួនឯងស្លាប់បដោះអសន្នសិនទៅណាហ្នឹងទៅដល់វិញចាំរស់ម្ដងទៀតហ្នឹងហើយយើងនឹងឃើញថា នេះគេហៅថាមានទស្សនៈវិស័យដែរ ពីព្រោះញាតិញោមខ្លះគាត់ធ្វើអីចង់តែក្តោបមកម្នាក់ឯងហើយគិតថាអត់អញគេធ្វើមិនកើតកុំគិតអញ្ចឹងញាតិញោមណាតែយើងស្លាប់គេធ្វើដល់កើតមែនណាប្រហែលព្រះប្រហែលព្រះសម្មាសម្ពុទ្ធអនន្តយមលឹងណានៃហ្នឹងព្រះអង្គហើយមិនក៏ឆាប់ម្លេះពិខុខ្លះនឹងយមនោះយមនឹងអត់ព្រះអង្គកើតទេហើយទៅអត់ព្រះអង្គទៅ គេយំតែ3ខែហ្នឹងរួចទៅពី3ខែគេសើចវិញបាត់អាហ្នឹងប្រពុតផងហើយមុខប្រហែលយើងគេយំប្រហែលថ្ងៃហ្នឹងហ្នឹងហ្នឹងហើយប៉ុន្តែមែនតែនទៅការខ្សឹកខ្សួលព្រះអង្គថាវាគ្មានប្រយោជន៍ទៅទៀតហ្នឹងហើយអញ្ចឹង អាចិត្តតែប្រាប់ញាតិញោមចឹងថារៀនស្លាប់ញាតិញោមរៀនស្លាប់រៀនស្លាប់ដូចញាតិញោមអញ្ជើញមកបដិបត្តិធម៌អីចឹងអាហ្នឹងឈ្មោះថារៀនរៀនបាត់ពីផ្ទះណារៀនបាត់បដើបដើមកហើយទៅវិញមកហើយទៅវិញមកយូរបន្តិចយូរបន្តិចយូរបន្តិចបាត់បដើណោះអអីថ្មអញ្ចឹងដំបងឡើយសំបីតែទៅប្រទេសឆ្ងាយឆ្ងាយហ្នឹងយ៉ាងយូរបំផុត ថ្មទៅតែមួយខែយ៉ាងយូរតែលើកនេះដាក់2ខែកន្លះណាយូរបន្តិចយូរយូរបន្តិចយូរទៅយូរបន្តិចហ្នឹងហើយហើយទៅវិញយើងមើលមើលតើកូនចៅដើររួចអត់ឃើញទេអញ្ចឹងនៅពេលដែលយើងបែកយូរទៅការងារនៅតែទៅមុខយើងនឹងដឹង ថាបន្ទាប់ពីយើងស្លាប់គេនៅតែធ្វើកើតមានន័យថាយើងបង្រៀនឲ្យគេធ្វើ ហ្នឹងហើយបើសិនជាយើងក្តោបទៅម្នាក់ឯងអត់អញកើតទេមែនហើយជាងកើតជាងធ្វើល្អមែនមែនថាអាក្រក់ទេល្អមែនប៉ុន្តែយើងអត់បដោះឲ្យមានឲ្យមានអ្នកចេះតណាងាប់យើងទៅនឹងលវិសលវិសមិនដឹងឯណាឯណីមែនទេមិនដឹងឯណាឯណីទេហ្នឹងហើយអានេះអាត្មាគ្រាន់តែ ប្រាប់ដូចញាតិញោមអញ្ចឹងមានកូនមានចៅក៏ត្រូវតែដូចថារៀនស្លាប់អញ្ចឹងរៀនបាត់ពីផ្ទះរៀនស្លាប់ហ្នឹងហើយមកវត្តជាប់វត្តទៀតហ្នឹងហើយទេចិត្តខ្វល់ខ្វាយនឹងបនហើយហ្នឹងហើយប៉ុន្តែហ្នឹងមានអីអាហ្នឹងខ្វល់ខ្វាយក្នុងបនណាកុំអោយតែខ្វល់ខ្វាយទៅជារបស់អញហ្នឹងហើយ ចិត្តខ្វល់ខ្វាយអញ្ចឹងខ្វល់ខ្វាយបនតាអញ្ចឹងណាហ្នឹងហើយប៉ុន្តែបើសិនជាបោកបដៅល្អូបដាហ្នឹងត្រូវគិតហ្នឹងអាហ្នឹងត្រូវគិតហ្នឹងហើយបាទអឺមានញោមគណៈកម្មការម្នាក់នោះនៅវត្តនោះនៅស្រុកខ្មែរនោះហ្នឹងណាកុំថាវត្តណាណា គាត់ប្រកែគ្រប់រឿងញាតិញោមយូរយូរយូរយូរការងារមកវត្តធ្វើតែគាត់តាំងពីម៉ាស៊ីនភ្លើងតាំងពីស្អីស្អីស្អីស្អីស្អីគេធ្វើវាមិនត្រូវចិត្តគាត់ហោះកុំធ្វើអញធ្វើចុះឡើងចុះឡើងដល់តានេះផងនោះផងនេះផងនោះផងវាវាហត់ហើយដល់ហត់ចេញកាកចេញចេញផ្កាភ្លើងហ្នឹងគេនេះយល់ទេហ្នឹងហើយ ណាចឹងបានថាអឺអឺមនុស្សដែលពូកែពិតប្រកបណាញាតិញោមមនុស្សដែលពូកែពិតប្រកបមិនមែនមនុស្សប្រកែធ្វើទេគឺមនុស្សប្រកែប្រើគេមែនតាមនុស្សដែលពូកែពិតប្រកបគឺមនុស្សពូកែប្រើគេប្រើគេឲ្យគេសบายចិត្តទៀតហ្នឹងហើយនឹងដល់ចេះចិត្តសាស្ត្រ អញ្ចឹងប្រើមនុស្សវាទល់តែចេះសរសើរមនុស្សចេះលើកទឹកចិត្តឲ្យតម្លៃគេយល់ទេខុសត្រូវតិចតួចចេះអនុគ្រោះអាត្មាគិតចេះគិតរឿងហ្នឹងតាំងមនុស្សសាមណេរទូចញោមឧទាហរណ៍អាត្មាប្រើក្មេងម្នាក់ឲ្យទៅទិញនេះវាទិញខុសអាត្មាអត់ដែរបន្ទោសទេអាត្មាសុកចិត្តណាអូនលបងនៅខ្វះនេះមួយទៀតបើទៅទិញឲ្យបានមានន័យថាអាទិញមុនខុសហើយតែអាត្មាសំបីតែប្រើឲ្យទៅដូរក៏អាត្មាមិនឲ្យប្រើដែរខ្លាចទៅដូរទៅ វាដូរអត់បានអញ្ចឹងវាពិបាកចិត្តវាពីព្រោះអីពីព្រោះខ្លួនឯងធ្លាប់ទៅនៅវត្តកលាស់ខែដែរមុនបួសលោកប្រើដល់ពេលទិញខុសលោកស្ដីឲ្យហេហើយទៅដូរវិញទៅដូរមិនហ្នឹងយូរយូររត់កិច្ចមិនចង់ឲ្យលោកប្រើទេយល់ទេហ្នឹងហើយអញ្ចឹងយើងប្រើមនុស្សយើងឲ្យប្រើមនុស្សក្នុងវត្តនេះណាញាតិញោមខុសពីប្រើ ក្នុងអង្គការ ឬក៏ការងារឯកជនណាមួយពីព្រោះឯនោះគេប្រើមែនប៉ុន្តែប្រើមានប្រាក់ខែយល់ទេយើងនេះគឺប្រើដោយ ទឹកចិត្តហ្នឹងហើយប្រើដោយទឹកចិត្តប្រើដោយគេពេញចិត្តធ្វើណាណាវាទល់នឹងសម្ដីល្អណាហ្នឹងហើយដល់សម្ដីល្អអញ្ចឹងបានអាចេះតែប្រាប់ញាតិញោមខ្លះក៏រហូតហត់ណាហត់ណាអត់មានអ្នកជួយមកពីអញ្ចឹងអត់ព្រមពង្រៀនគ្នាឲ្យចេះ ហើយដល់ឲ្យហើយទៅអានទៅថយចេញអញធ្វើហើយដល់តិចទៅគាត់ចិត្តទ្រាំទៅទ្រាំទៅមានណាចង់មកជួយបើយើងចិត្តតែអញ្ចឹងមែនទេហ្នឹងហើយនឹងងាយងាយណានេះនេះអាត្មានិយាយនេះដូចជារឿងសាមញ្ញធម្មតាតែនឹងសុទ្ធតែត្រូវការធัวគ្រប់គ្រងចិត្តណាមិនធ្វើចឹងទៅកើតណាញាតិញោម ដោយព្រះអង្គសម្ដែងអំពីវាចាបយៈវាចាត្រូវនិយាយពាក្យល្អមានប្រយោជន៍ទន់ភ្លន់បានក្រាន់ស្មាននិយាយពីជីវិតសាមញ្ញហើយជីវិតសាមញ្ញហ្នឹងគឺជាជីវិតដែលមានធัวនោះពេលហ្នឹងទោះបីយើងពិចារណាធัวអស់ទាំងកម្ពីក៏ដោយបើកតែភ្នែកមកឃើញបាយអរត់អរេហើយជេនោះអាហ្នឹងមិនណោះហ្នឹងហើយ នឹងប្រើអត់បានមិនដឹងថាប្រើថាម៉េចហ្នឹងអាហ្នឹងក៏ត្រូវដឹងថាជួនកាលវាមកពីឧបនិស្ស័យវាមិនមានល្អណាចាំទៅឆ្អិនមកមកអូហើយប្រើថាម៉េចយើងប្រើថាម៉េចប្រើថាម៉េចហ្នឹងហើយមកពីខ្វះបង្អែម ហ្នឹងហើយហ្នឹងហើយខ្វះតិចនិចដូចដូចញោមម្នាក់នោះគាត់ធ្វើល្អគ្រប់យ៉ាងញាតិញោមណាគាត់ធ្វើល្អគ្រប់យ៉ាងប៉ុន្តែគាត់មិនអាចទទួលបានឋានៈល្អហើយ មិនអាចទទួលបាននៅការរាប់អានពីគេហើយគាត់សួរថាគាត់ខុសអីបើនិយាយពីការងារគាត់ធ្វើល្អគ្រប់យ៉ាងពាក្យសម្ដីក៏គាត់មិនមត់ច្រើនដែរតើគាត់ខុសអី យើងនិយាយសាមញ្ញថាខ្វះបុណ្យប៉ុន្តែគាត់ខ្វះទេពកោសលមួយយ៉ាងគឺទេពកោសលធ្វើឲ្យគេចូលចិត្តមែនទេហ្នឹងហ่ะគឺខ្វះកន្លែងមួយធ្វើឲ្យគេចូលចិត្តវាខ្វះតែហ្នឹងគាត់ធ្វើ perfect ការងារគាត់នឹងគឺត្រូវផ្ចិតផ្ចង់ស្អាតស្អាតប៉ុន្តែគាត់ខ្វះទំនាក់ទំនងល្អយល់ទេវាខ្វះតែហ្នឹងហ្នឹងមិនមែនការងារល្អនឹងវាអត់ល្អហើយការងារនឹងវាល្អហើយក៏ប៉ុន្តែវាខ្វះទំនាក់ទំនងល្អ ហ្នឹងហើយវាខ្វះភាពវៃឆ្លាតធ្វើឲ្យគេចូលចិត្តហ្នឹងចឹងហ្នឹងហើយហ្នឹងហើយត្រូវហើយហ្នឹងហើយចឹងបានថ្មមិនទៀតថាយ៉ាងម៉េចទេព្រោះថ្មមិនតាន់មានកូនណាហ្នឹងហើយតែលោកនិយាយទៅដល់មានកូនប្រោមបានដែរទៅមិនទេណាប៉ុន្តែ ទោះបីអាត្មាមិនមានកូនប៉ុន្តែអាត្មាប្រើមនុស្សខុសពីកូនអាត្មាបានច្រើនណាស់ហ្នឹងហើយនៅណាថាពិបាកប្រើអាត្មាប្រើបានទាំងអស់ហើយដូចនិយាយមែនទេណាដូចញាតញោមធ្វើការជាមួយអាត្មានេះបើបានអាត្មាប្រើនិយាយពីគាត់អហ្នឹងមិនហើយបើអាត្មាខានប្រើយូរគាត់ទៅជាអត់សុបាយចិត្តទៅវិញហាក់ដូចជាអាត្មានឹងមិនបានយកចិត្តទុកដាក់នឹងគាត់អីអីចឹងណាហើយបើថាបានអាត្មាប្រើអូយញឹមគឺទៅជាចឹងទៅបាទ ហ្នឹងអញ្ចឹងហើយមនុស្សនៅអាត្មាដើរជួបមនុស្សកាចច្រើនជួបអាត្មាដូចជាមិនកាចហ្នឹងមិនឆ្ងល់ទេណាដូចដូចជាទៅកំពង់ចាមគឺល្បីទ្រូគាត់នឹងប្រកែថាឲ្យលោកទេសនាមស្រួលទាញក្បាលមេក្រូស្ដីឲ្យលោកយំលើកនេះដល់អាត្មាទៅដូចអីផងហ្នឹងហើយ តាំងពីអាត្មាអាយុ20ជាងមកទៅបរៀននៅខេត្តតកែវចឹងដែរកាលពីឆ្នាំ91 92គ្រូគ្រូអាត្មាបរៀននៅនឹងគណៈកម្មការអាចារ្យស្ដីឲ្យលោកលឹងយំរត់កដាលថ្ងៃត្រង់ទាំងអស់គ្នាហើយដល់ក្រោយពីនឹង4 5 6ឆ្នាំ7ឆ្នាំមកប្រឡងឌីប្លូមហើយចឹងទៅហើយគ្រូអាត្មាចាត់អាត្មាឲ្យទៅបរៀនវត្តហ្នឹងហើយអាត្មានឹកឃើញរឿងហ្នឹងងាប់ហើយប្រហែលលោកគ្រូរត់ទៅហើយហ្នឹង នឹងហើយលោកគ្រូរត់កដាលថ្ងៃត្រង់ទៅហើយហើយឲ្យអាត្មាទៅព្រោះមិនអូមិនទៅឯងគុណទៅទៅណាទៀតទៅបើទៅនឹងទៅហ្នឹងហើយបានលោកថាទេបើស្រុកព្រះអង្គឯងព្រះអង្គឯងមិនទៅឲ្យអាណាទៅហ្នឹងហើយហើយកណែហើយអាត្មាថាកើតទេរិគុណតាតាយ៉ាប់ហ៎ហើយរិគុណស៊ូមិនបានហ្នឹងមុំកណែបានលោកថាទេកណែដឹងថាលោកឯងទៅកើតតែមិនប្រើហ្នឹងណា នៅលោកចឹងគេថាសាកទៅសាកមើលនិយាយពីទៅអាត្មាខំត្រៀមអូយត្រៀមញាតិញោមត្រៀមត្រៀមទី1គឺខ្លួនឯងក្មេងទៅតែអាយុ22ហ្នឹងកាលហ្នឹងទៅបរៀនអញ្ចឹងនិយាយគឺតាំងចិត្តឲ្យម៉ត់ចត់ប្រកាសពជាមិនលេងសើចមិនស្អីទាំងអស់ក្រៅពីការងារអាត្មាមិននិយាយត្រៀមខ្លាច់វា ធ្វើអីវាមិនកើតហើយស្រាប់ទៅដល់ស្រាប់ប្រកាសមកស្រឡាញ់យើងហើយជួយទំនុកបំរុងអញ្ចឹងទៅវាមិនដែលប៉ះគ្នាសោះតែមកទៅឆ្ងល់ហើយខំត្រៀមនោះត្រៀមណាទៅដល់ទៅដឹងមិនទេភាសាដំបងហ្នឹងណាលោកទៅបិណ្ឌបាតហើយដល់ហើយគាត់អាណិតលោកខែទឹកខែអីស្រាប់គាត់បវារណាមិនឲ្យលោកទៅបិណ្ឌគាត់ជិះទឹកកាត់ឲ្យលោកកាត់ អីមកដាក់វេនៅលោកឆាន់ព្រឹកព្រឹកមនុស្សពេញពេញវត្តហើយមានភេសជ្ជៈល្ងាចទៀតអត់ពិបាកលេងហ្នឹងហើយនិយាយវាស្មាត្រៀមទៅដំបងនិយាយមហាត្រៀមហើយខ្លាចរត់កដាវសាដូចនេះប៉ុន្តែទៅទៅទៅវាអត់អីតែបើមិនតាន់ដល់ពេលណាណាមិនតាន់ដល់ពេលអាត្មាបែបចាញ់តែមួយមុខឯងណាមើលត្រឹមតែរឿងតាមវត្ត ដូចជាមិនចាញ់ទេប៉ុន្តែបើចាញ់ចាញ់ធ្ងន់ហ្មងចេះមាត់ទេណែហ៎ហ្នឹងហើយអត់និយាយហ្នឹងហើយមនុស្សយើងប្រកែកយ៉ាងណាគុំមានចំណុចខ្សោយណោះ ហ្នឹងហើយប៉ុន្តែដែលអាត្មាលើកនេះអាត្មាថាមិនមែនអាត្មាប្រកែទេមកពីពេលដែលអាត្មាទៅហ្នឹងគាត់អត់កាចដាក់អាត្មាទេហ្នឹងហើយប៉ុន្តែជួនកាលរឿងគេកាចដាក់យើងជួនកាលមកពីយើងវាមានចំណុចឲ្យគេកាចដាក់ជួនកាលយើងមិនសូវមាត់មែនប៉ុន្តែយើងធ្វើអីរៀងប្រឈឺគេមែនទេរៀងប្រឈឺគេធ្វើអីរៀងឌឺហ៎ យ៉ាងឌឺដងអីចឹងទៅអាមនុស្សកំពុងក្តៅស្រាប់ផងមែនទេហ្នឹងហើយដល់តែយើងឲ្យប៉ុន្តែនិយាយមែនទែនទៅណាញាតិញោមអាត្មាធ្វើនៅមនីរតនារាមឡើងជាង10ឆ្នាំនេះណាអាត្មាមិនដែលបានស្ដីបំបាក់មុខញាតិញោមដែលធ្វើជាមួយអាត្មាសូមបីតែម្ដងអាត្មាមិនដែលចេញទោះបីវាមិនមែនថាអត់ទេបញ្ហាគាត់មកប្រាប់ចឹងទៅមានរឿងអីរឿងអី ថ្មអត់ដែល reply ភ្លាមទេទេហោថាឥឡូវគាត់យករឿងមនុស្សម្នាក់ទីមកនិយាយប្រាប់ថ្មណាថ្មឮថ្មស្ដាប់ប៉ុន្តែថ្ម never react អត់ដែលឯកភាពតាមគឺវាអញ្ចឹងវាអញ្ចេះវាអញ្ចុះបន្ថែមអត់ទេថ្ម keep រឿងទាំងអស់នេះថ្មត្រូវស្ដាប់មកខាងទៀតណាត្រូវប្រមូលព័ត៌មានឲ្យអស់សិន ហើយទៅអាត្មានិយាយតែមួយពេលប៉ុណ្ណោះក្នុងអង្គប្រជុំអាត្មាឲ្យយុតិធធទាំងអស់គ្នានឹងចឹងដល់ចឹងទៅវាមានរឿងអីទៀតបើនិយាយពេលហ្នឹងអស់អស់ហើយហើយអាត្មាថាឥឡូវនិយាយអស់មកសងខាងហ្នឹងមានរឿងអីនិយាយអស់មកនិយាយអស់មកនិយាយអស់មកប៉ុណ្ណាវាប៉ុណ្ណឹងហើយរឿងមានស្អីមែនទេហ្នឹងហើយហ៎មិនចឹង ហ្នឹងណាចឹងម៉ោងប៉ុណ្្នឹងចុះណាណាធัวទេសនាពីនេះពីនោះហើយជំវិញជីវិតយើងនឹងសរុបចំក្រោយថាដើម្បីឲ្យបានសេចក្តីល្អខ្លួនយើងគឺព្យាយាមមើលខ្លួនយើងឲ្យច្រើនជាងមើលអ្នកដទៃហ្នឹងហើយហ្នឹងហើយនេះស្មារតីប្រាប់ថាអាត្មានឹងវាជួបអញ្ចឹង ទំនងជាអាត្មាដោយសារតែអាត្មាជួបញាតញោមស្រួលស្រួលដែរទេបានជាដោះស្រាយបាននោះមែនទេហ្នឹងមែនអាត្មាប្រកែកអីទេតែបើប៉ុណ្្នឹងចាស់សូមអនុមោទនាអនុមោទនាអនុមោទនាអនុមោទនា